សូមបងជួយបន្ថែមពាក្យមិនបងបានលើកឡើងហើយអំពីវិបត្តិគុណសម្បត្តិយើងមិនតនិយាយឥឡូវសូមឲ្យបងជួយនិយាយអំពីគុណគុណសម្បត្តិដែលយើងប្រើប្រាស់នៅតិចចូល technology បណ្ដាញសង្គមនិងទូរស័ព្ទប៉ុន្តែយើងត្រូវបានផលប្រយោជន៍អ្វីខ្លះសម្រាប់ទៅ ពីកណាសង្គមណាអញ្ចឹងទេបន្តពីយើងនិយាយមកមាញ់ហ្នឹងយើងនិយាយថាយើងចែកជាពីរផ្នែកផ្នែកទី1ប្រើបច្ចេកវិទ្យាថ្មីហ្នឹងហើយយើង អាចចែកជាពីរផ្នែកផ្នែកទី1យើងនិយាយហើយថាវាមានគុណវិបត្តិហ្នឹងគុណវិបត្តិហ្នឹងខ្ញុំចង់និយាយថាមិននឹងចូលដល់គុណសម្បត្តិខ្ញុំលើកឡើងថាគុណវិបត្តិហ្នឹងវានៅតាក់ទងរឿងដែលយើង ទិញទូរស័ព្ទដៃមកនោះយើងតែងតែមិនយកលុយយើង ទៅចាញ់ប្រព័ន្ធបណ្ដាញគេយើងបងខែគេអ៊ីនធឺណិតរាល់ខែអញ្ចឹងទេអាឆ្លៀតឱកាសដែលយើងបងអ៊ីនធឺណិតរាល់ខែយើងសួរថាយើងមិនចំណាយលុយហើយ technology ហ្នឹងគេមិនធ្វើ design មកសម្រាប់ឲ្យយើងយកទៅចាយលុយរាប់ខែហ្នឹងរាល់ខែហ្នឹងជារឿងលេង កំសាន្តសម្រាប់មើលលេងជាធម្មតាអញ្ចឹងទេអ្នកដែលគេមានសមត្ថភាពដូចក្មេងៗសម័យទំនើបនេះ គេអាចរៀនសូត្រវិជ្ជាជីវៈទៅតាមចំណាយជំនាញដឹងរបស់គេតាមអ៊ីនធឺណិតកុំព្យូទ័រហ្នឹងបានជាពិសេសនៅក្នុងទូរស័ព្ទដៃឡើយវាប្រៀបបានដូចជាប្រព័ន្ធកុំព្យូទ័រមួយដែរ software ទាំង lain ហ្នឹងមានក្នុងគ្រប់គ្រប់សពទាំងអស់ហើយអាហ្នឹងអាចទាញយកនៅមេរៀនទាំង lain ហ្នឹងមករៀនទៅតាមចំណេះដឹងរបស់ខ្លួនឯងយើងត្រូវការហ្នឹងតាមចំណេះដឹងគ្រប់គ្រប់គ្នាទាំងអស់ដែលយើងចង់ត្រូវការចំណេះដឹងអីមួយ យើងអាចទិញយកមកពីកុំព្យូទ័រទូរស័ព្ទដៃនឹងបានដូចគ្នាទាំងអស់អាហ្នឹងទី1ទី2ទៀតអ្នកដែលរកស៊ីអនឡាញដូចគេផ្សព្វផ្សាយ ព័ត៌មានប្រផ្សាយការងារក្រុមហ៊ុនលក់ដូរជាពិសេសដូចអ្នកលក់លេលក់វត្ថុតាមអនឡាញជាដើមក៏គេប្រើប្រាស់ទូរស័ព្ទដៃនឹងដែរអាហ្នឹងជាចំណុចមួយដែលធ្វើឲ្យគេហ្នឹងអាចរួលលុយបានរាប់ម៉ឺនរាប់ពាន់ដុល្លារអញ្ចឹងទៅគេមិនចាំបាច់ទៅរស់ស៊ីកិច្ចការងារតាមធម្មតានៅតាមរោងចក្រអីទេគេធ្វើតែនៅផ្ទះគេអង្គុយនៅផ្ទះហើយគេមើលតែកុំព្យូទ័រកុំព្យូទ័រហ្នឹងនៅផ្ទះគេធ្វើតាមទូរស័ព្ទដៃនៅផ្ទះគេអាចមាន ការចំណូលចូលបានទៅតាមផ្លូវអាប្រជាកម្ពុជាទំនើបហ្នឹងមួយដែរហើយអញ្ចឹងទេព័ត៌មានព័ត៌មានទាំង lain ឧទាហរណ៍ថាឥឡូវសប្តាហ៍នេះសឹងតែ TV គ្រប់គ្នាឆាប់ប្រើហើយ TV ដូចតែខ្ញុំជាដើមហ្នឹង5នាក់ក្នុងក្នុងសមាជិកគ្រួសារគ្មានណាមួយបើក TV មើលទៀតទេអា TV យើងហ្នឹងមានមួយអញ្ចឹងដែរប៉ុន្តែគ្មានបើកមើលទៀតទេម្នាក់ម្នាក់មានអាទូរស័ព្ទដៃហ្នឹង យើងមើលប្រព័ន្ធព័ត៌មានទាំង lain ក៏មកនៅក្នុងទូរស័ព្ទដៃហ្នឹងហើយវាផ្ញើតាមបណ្ដាញ Facebook ហ្នឹងផងវាផ្ញើតាមបណ្ដាញ TikTok ផងឬក៏ YouTube ជាដើមហ្នឹងគេដាក់ចូលក្នុងហ្នឹងទាំងអស់ហើយអញ្ចឹងទៅម្នាក់ម្នាក់មិនចាំបាច់ប្រតិកម្មជាមួយគ្នាថាអីឪពុកនឹងចង់មើលអា channel 9អញ្ចឹងទៅម្ដាយចង់មើល channel 10អញ្ចឹងទៅខ្លះចង់មើល channel វាយបុកអីចឹងទៅមិនបាច់ទេម្នាក់ម្នាក់មានឯកជនអញ្ចឹងមួយទៅអាចជ្រើសរើសតាមខ្លួនឯងបំណងប្រាថ្នាខ្លួនឯងបានអាហ្នឹងជាចំណុចមួយដែលងាយស្រួលក្នុងការងារប្រើប្រាស់ សម័យទំនើបនេះវាធ្វើឲ្យមនុស្សម្នាក់ម្នាក់ហ្នឹងមិនមានការប្រតិកម្មឬក៏ challenging ជាមួយគ្នានៅរឿងឯមួយទេអាហ្នឹងជារឿងមួយដែលប្រយោជន៍សម្រាប់ឲ្យយើងហ្នឹងប្រើប្រាស់បាននៅក្នុងរឿងការតម្រូវការរបស់ម្នាក់ម្នាក់ជាគុណសម្បត្តិមួយដែរជាគុណសម្បត្តិមួយណាកណាមួយទៀតក្នុងបណ្ដាញសង្គមតាមទូរស័ព្ទធ្វើឲ្យមានធ្វើធ្វើការងាយស្រួលព្រោះថាអ្នកតំណងគ្នាមិនបាច់ចាំបើកឡានទៅរកកន្លែងដែរទេ គាត់អត់ទេសួយចាប្រើនីតិយ៉ាងប៉ាត់យ៉ាងឲ្យចាំហើយ5នាទីគឺដឹងរឿងហ្នឹងណាអញ្ចឹងមានន័យថាសម័យយើងពីមុនមុនដែលយើងទូរស័ព្ទដៃហ្នឹងមិនតាន់ជីងមកយើងឃើញទេយើងមានអាទូរស័ព្ទតាមតេសតាមអីហ្នឹងយើងតំណាក់តំណងគ្នាមិនទូរស័ព្ទហ្នឹងជីងមកទៀតយើងជាពិសេសយើងផ្ញើបណ្ដាញតាមប៉ុស្តិ៍សម្បត្តិអីចឹងយើងសេសម្បត្តិផ្ញើតទៅរមអាទិត្យពីអាទិត្យហ្នឹងមិនបានទទួលព័ត៌មានហ្នឹងអញ្ចឹងទេដោយសារតែអា អាការមើលឃើញថាពេលវេលាវា ធ្វើឲ្យស៊ីពេលវេលាវែងនឹងហើយដែល អ្នកវិទ្យាសាស្ត្រគេរកឃើញកាន់តែ ថ្មីថ្មីឡើងនៅបណ្ដាញ អឺ technology ថ្មីថ្មីនេះធ្វើឲ្យយើងមានការទំនាក់ទំនងហ្នឹងយ៉ាងងាយស្រួលហើយឆាប់រហ័សទៅតាមគោលបំណងរបស់យើងដោយបងលើកឡើងមកអញ្ចឹងថាគ្រាន់តែផ្ញើសារក្នុងមួយវិនាទីពិភពលោកទទួលបានភ្លាមមានន័យថាបណ្ដាញអគិសនីចរន្តទៅតាមផ្លូវ technology នេះវាលឿនហើយងាយស្រួលទទួលបានដំណឹងទៀតហើយដំណឹងតបឆ្លើយមិនចាំបាច់ដោះស្អែកទេបងផ្ញើទៅភ្លាមអញ្ចឹង message ទៅភ្លាមហ្នឹងតែ5នាទីក្រោយហ្នឹងយ៉ាងច្រើនបើគេកាន់ទូរស័ព្ទដៃក្នុងដៃមិនដល់5នាទីគេ stop ឆ្លើយមកភ្លាមយេអូខេអញ្ចឹងភ្លាមទៅមានន័យថា អ្វីដែលយើងចង់បាននោះវាគោលបំណងបានសម្រេចប្រាថ្នាដោយចិត្តប្រាថ្នាភ្លាមភ្លាមចឹងតែម្ដងអាហ្នឹងជាចំណុចខ្លីៗលើកឡើងឲ្យងាយស្រួលក្នុងការងារបងប្អូនយើង បើមានអ្នកណាកាន់កាប់បើកាន់ប្រើប្រាស់ទូរស័ព្ទដៃគួរណាស់តែជ្រើសឱកាសទាញយកដល់ផលប្រយោជន៍ហ្នឹងឲ្យបានកុំឲ្យយើងចំណាយលុយជារៀងរាល់ខែហ្នឹងហើយអត់ប្រយោជន៍ហើយប្រយោជន៍ដែលយើងមានហ្នឹងខ្ញុំលើកឡើងយ៉ាងងាយងាយហើយមានប្រយោជន៍ជាច្រើនជាងហ្នឹងតទៅទៀតបើបងប្អូនចង់រៀនធរអាចង់ស្ដាប់ធរ ស្ដាប់អាអ្នកខ្លះគាត់គ្មានពេលមកវត្តអាភ្លុំផ្លូវចិត្តឬក៏ធ្វើវិបស្សនាកម្មដ្ឋានអីនៅក្នុងនោះ YouTube បើកមកមានទាំងអស់មានទាំងអស់អាស្រ័យទៅលើយើងចំណងចិត្តដូចខ្ញុំនិយាយអញ្ចឹងចំណងចិត្តទៅផ្លូវណាមួយយើងទាញយកនៅអាចំណុចហ្នឹងពីក្នុងអាអា software ហ្នឹងមកយើង ប្រើប្រាស់បានទាំងអស់ហើយពេលនេះចំណេះដឹងទាំងឡាយវាស្ថិតនៅក្នុងទូរស័ព្ទដៃនឹងគ្រប់គ្រប់គ្នាទាំងអស់អាស្រ័យយើងចេះប្រើឬអត់កម្អោយើងយកទៅប្រើអ្វីមួយដែល គ្មានបានប្រយោជន៍ហ្នឹងវា មិនមែនជាការងារយើងទិញទូរស័ព្ទដៃហើយយកមកកាន់គ្រប់គ្រប់គ្នានោះទេអាហ្នឹងខ្ញុំចែកកម្លេចយ៉ាងខ្លីប៉ុណ្ណឹងក្នុងការងារជាចង់និយាយថាមនុស្សដែលនៅ ចិត្តទៅជាឆ្ងាយ កណាមនុស្សដែលនៅឆ្ងាយទៅជាចិត្តវិញយកថាអ្នកស្រុកខ្មែរក៏ដល់ទេភ្លើងដល់ភ្លើងកណាកណាដូច្នេះអាហ្នឹងវាបានផលប្រយោជន៍ខ្លះនិងអត់ប្រយោជន៍ខ្លះយ៉ាងអឺរឿងដែលផលប្រយោជន៍ហ្នឹង ធ្វើឲ្យយើងបច្ចុប្បន្ននេះពិភពលោកដូចនៅក្នុងបាតដៃយើងអញ្ចឹងមានអ្នកខ្លះគេនិយាយថាពិភពដៃពិភពលោកនៅក្នុងបាតដៃរបស់អ្នកមានន័យថាយើងកាន់ទូរស័ព្ទដៃមួយហ្នឹងយើងដឹងព័ត៌មានពិភពលោកទាំងអស់សូម្បីព័ត៌មាននៅជ្រុងជ្រោយណាក៏យើងអាចដឹងបានដែរឲ្យតែព័ត៌មានហ្នឹងវាចូលទៅក្នុងប្រព័ន្ធ software ហ្នឹងហើយ បានប្រសាយទៅជាផ្លូវសាធារណៈហើយយើងអាចទាញយកមកពេលណាក៏បានដែរវាអត់ទៅណាទេវាឡើងចូលទៅក្នុងបណ្ដាញសង្គមហើយវាតែងតែថិតនៅទីនោះរហូតលុត្រាតែបើសិនណាម្ចាស់គេលុបចោលបន្តទៅបាត់អាហ្នឹងអាហ្នឹងជាគុណសម្បត្តិមួយដ៏ធំធេងសម្រាប់ឲ្យយើងតែកទួងបងប្អូនជាដើមនៅសម័យបច្ចុប្បន្ននេះបងប្អូនមើលឃើញបើយើងចង់មើលរូបឪពុកម្ដាយយើងយើងមានចាំបាច់អីនៅក្នុងសម័យ Covid-19 នេះឃើញថាបងប្អូនយើងមានការពិបាកក្នុងការងារជី យន្តហោះឬក៏ធ្វើដំណើរទៅស្រុកកំណើតយើងគាត់ណាប្រើ Facebook គេហៅថាអាអាទូរស័ព្ទដៃមើលឃើញរូបហ្នឹងអាទូរស័ព្ទដៃមើលឃើញរូបហ្នឹងយើងអាចមើលឃើញរូបហ្នឹងឪពុកម្ដាយបងប្អូនហ្នឹងហ្មងចង់និយាយក៏ឮមើលក៏ឃើញរូបហ្នឹងអញ្ចឹងទេវាជាការងារមួយដែលធ្វើឲ្យយើងហ្នឹង អឺបាត់ការជំនឿទុកចិត្តហ្នឹងវាតើលាយអស់ហើយយើងថាឪពុកម្ដាយយើងមិនសុកសុកស្រួលទេមិនមានសុខភាពបើតែទូរស័ព្ទដៃសួរគាត់ថាឪពុកម្ដាយមិនហើយគាត់ឃើញគាត់ភ្លាមហ្មងអញ្ចឹងយើងនៅជើងពេកជើងដៃណាក៏យើងអាចមើលឃើញគាត់ថាអូគាត់អាចឲ្យយើងទុកចិត្តបានហើយគាត់អត់មានបញ្ហាកើតឡើងរឿងអីទេអាហ្នឹងជាចំណុចមួយដែលងាយស្រួលអញ្ចឹងអរគុណ